ភ្លើងធ្លាប់ក្តៅរាប់ម៉ឺនអងសាគង់ក្តៅចាញ់ភ្លើងស្នេហាឆេះកាត់សុទ្ធាជ្រះញ៉ាំថ្លារាល់ថ្ងៃ ទួងទ្រូងពីដែកទុបែកមិនខានបើគ្មាននិស័យស្នេហ៍កាចចងរាយដៃកាន់ដាវលំបែងថ្មីពេលគេមកមើលរវើរវីគួងជ្រមទឹកភ្នែកលាយបាយតឹងទ្រូងស្ទើរធ្លាយដោយសារតែស្រី ចិត្តខខានព្រោះតែលក្ខស្មានថាគេប្រណីធ្វើឲ្យលោកីអាប់អស់រាំងស្មីជាវិតអាភពទាំងស្នេហ៍គេខ្ពើមទាំងឈ្មោះបើសិនខំរស់ក៏រស់គ្មានគេអាណិត ស្រីនាងគ្មានប្រណីដល់ចិត្តដែនដីតូចស្វិតលួសដបិតរយៈស្មីក្តីស្នេហ៍រយហើយនំភ្លើងស្នេហាគ្មានគ្រីរលត់ជាតិនេះខំជាមិនពុតពីភ្លើងស្នេហ៍ដុតគ្មានពេលណា នត្រីពីរួងក៏អស់ខ្លឹមសារក្នុងជាតិនេះហើយលឺតាចំឡាយឆ្លើយថាទ្រូងអើយក្តៅណាស់ ភ្លើងស្នេហាគ្មានគ្រីរលត់ជាតិនេះខំជាមិនផុត ពីភ្លើងស្នេហ៍ដុតគ្មានទេណាស្មានតន្ត្រីពីរួងក៏អស់ខ្លឹមសារក្នុងជាតិនេះហើយលឺតែចំណាយឆ្លើយថាទ្រូងអើយក្តៅ